នេះចែញ៉ាំមកច្រើនច្រើនហ្នឹងខ្ញុំចង់ឃើញចែឡើងសាច់ជាងហ្នឹងអូចែបាញ់ហើយមកមកតែខ្ញុំជួយញ៉ាំអើអូអឺសំទោសណាពូខ្ញុំស្មានតែខ្ញុំនៅតែពីរអ្នកចែកុំមកហៅខ្ញុំថាពូខ្ញុំមិនទាន់ចាស់ដល់ថ្នាក់ហ្នឹងឯងហៅលីនីថាឆែចឹងហៅខ្ញុំហៀដែរទៅ ព្រោះអាយុខ្ញុំលើសលីនេះតែ2ឆ្នាំតែមើលទៅអ្នកទាំងពីរសិទ្ធស្នាគ្នាដូចជាបងប្អូនចឹងអូគេគ្រប់គ្នានិយាយចឹងតែរហូតណាប៉ុន្តែខ្ញុំនឹងចែមិនដែលចិត្តទុកថាជាបងប្អូននឹងគ្នាបើមិនទុកដូចជាបងប្អូនទុកជាអីវិញគឺជាសង្សារមែនទេខ្ញុំហើយនឹងចែ មិនដែរគិតថាយើងជាបងប្អូនទេកុំលេងសើចអីឯងនៅក្មេងខ្លាំងណាស់មិននឹងអាចទៅជាសង្សារលីនេះបានទេអេពូនេះពូចង់ថាចាយចាស់មែនអូតាមអីចង់ពីណាគេថាអីថាខ្ញុំមិនខ្វល់ទេមែនទេចាយ ហ្នឹងហើយអឺខ្ញុំនឹងណាក់ពីអ្នកយើងជាសង្សារគ្នាមែនហើយខ្ញុំភ្លេចប្រាប់បងឯងទោះបីជាខ្ញុំចាស់មែនណាប៉ុន្តែខ្ញុំស្រឡាញ់ប្រុសក្មេងហើយខ្ញុំអត់ស្រឡាញ់មនុស្សចាស់ទេបង ចាស់ដូចខ្ញុំដែរអញ្ចឹងមិនខ្ញុំអត់ស្រឡាញ់បងទេមែនទេខ្ញុំក៏ដូចចាស់ដែរខ្ញុំក្មេងប៉ុន្តែខ្ញុំស្រឡាញ់មនុស្សចាស់បើសិនជាខ្ញុំក្មេងទៅស្រឡាញ់ក្មេងដូចគ្នាមនុស្សចាស់មិនគាត់អេអស់ហើយ ខ្ញុំធ្វើអញ្ចឹងដើម្បីលើបំបាត់ភាពកំមចាស់នៅប្រទេសកម្ពុជាអញ្ចឹងហើយយើងជាក្មេងៗត្រូវតែស្រឡាញ់មនុស្សចាស់ឲ្យបានច្រើនតាមដែលអាចធ្វើបានបានហើយបានហើយកុំយកវិធីនេះមកលេងសើចអីតែយ៉ាងណាក៏បងមិនបញ្ឈប់ស្រឡាញ់លីនេះដែរអញ្ចឹងឆាប់ញ៉ាំបាយវិញណាទុកឲ្យខ្ញុំអ្នកញ៉ាំវិញអឺហៀញ៉ាំខ្លួនឯងចឹងណា សង្សារខ្ញុំគឺខ្ញុំអាចមើលថែបានឯងគ្មានខ្ចីទេខ្ញុំដេញជើងឯងតន់ឯងមិននឹងអាចឆ្លាញ់លីនេះបានទេតែនោះហើយខ្ញុំមិនប្រកាន់ឯងខ្សែរឿងជីវិត